សពគឺមកវាលើដៃរាល់ថ្ងៃខ្ញុំប្រឹងមិនទំនេរតែខ្ញុំប្រឹងសរសេរបរោលទុកពីឃាតទុកពីឃាតមានអាខ្លាវាហ៊ានចូលមកឆ្លៀតវាហ៊ានចូលបៀតបៀតឲ្យខ្ញុំទ្រាំមិនបានកើតមកក្នុងបូតអ្នកអប់ប្រាថ្នាគ្រប់សពតែមិនបានគ្រប់ដប់កើតមកមានអ្នកណាហ៊ានស្រាប់យើងត្រូវប្រឹងប្រែងខិត មកធ្វើការកុំគិតសាលាកុំគិតមកបាកុំបែកទៅជក់មកនៅឯទឹកផ្លាឡើងពុកវាដូចស្វាវាគិតទៅជក់មកមានបានទេពួនកុំអងរួនកុំអងរួនបងមើលទេអេមកអានោះមើលអានោះវាធ្វើពើលីលើធ្វើឯងមិនដឹងអីយ៉ាមុខអានឹងសំតែដាក់មកល្អី ចោលដូចជាកូនស្បៃអាស្បៃហីឃើញគេល្បីឃើញគេល្បីតិចតួចមិនបានតបចារឹកតបចារឹកតបចារឹកពួកអាស្មានតិចបងត្រកមិនបានបងហក់ទៅកាប់ចានយើដើរឆោអង្គុយដេកមិនធ្វើអីនឹងជារឿងរបស់ឯងឯងកុំមកកុំញ៉ែងជាស្ដែងគេដឹងចារឹកឯងមកសុំញ៉ែងធ្វើខ្លួនដូចត្រឹមត្រូវតាមផ្លូវដើរត្រឹមផ្លូវឲ្យត្រូវក្បួនដើរ គេមិនយកជាគ្នាវេទនាវេទនាចុយមករៀនអើពេលខ្ញុំមានលុយដាមកសបាយអើមិត្តភក្តិតាហ្វាកាអាយពេលខ្ញុំអត់លុយពួកអត់ដែងថាបាយបាយខ្ញុំមិនស្ដាយខ្ញុំមិនស្ដាយចារឹកបែបនឹងអើអាមិត្តបែបនឹងធាក់វាចេញឲ្យឆ្ងាយអ្វីដែលខ្ញុំស្ដាយគឺជាលុយរបស់ខ្ញុំខំរកតាំងពីតូចដល់ធំមិនដែលហ៊ាន យព្រោះតែមិត្តជួយមករ៉ាយបោកខ្ញុំមកសបាយពេលខ្ញុំអត់លុយវារត់ចោលខ្ញុំបាត់យុបណាត់យុបស្នាក់វិញ្ញាណចេញបើទៅអាមួយនោះកំពុងស៊ីមកដេញបងកំជ្រេងបងសានជិញចរិតអូនឯងពួកអាខ្លាញ់ពួកអាខ្លាញ់លុយកូនមនចាស់គេមកតន់បត់ក៏អម បីអាបីឃើញគេល្បីឃើញគេល្បីទីទួយមិនបានតបចារឹកតបចារឹកតបចារឹកពួកអាស្មានតិចបងព្រោះមិនបានបងហក់ទៅកាប់ចានយើដើរឆោអង្គុយទេមិនធ្វើអីនឹងជារឿងរបស់ឯងឯងកុំមកកុំញ៉ែងជាស្ដែងគេដឹងចារឹកឯងមកសុំញ៉ែងធ្វើខ្លួនដូចត្រឹមត្រូវតាមផ្លូវដល់ត្រឹម រើបត់ចេះមិនប្រាកដគេមិនយកជាគ្នាវេទនាវេទនាចុយមករិនអើខ្ញុំមានលុយដាមកសបាយអើមិនភ័យតាសកាកាយពេលខ្ញុំអត់លុយពួកអត់ដែរថាបាយបាយខ្ញុំមិនស្ដាយខ្ញុំមិនស្ដាយចារឹកបែបនឹងអើអាមិនបែបនឹងធាក់វាចេញឲ្យឆ្ងាយអ្វីដែលខ្ញុំស្ដាយគឺជាលុយរបស់ខ្ញុំខំរក ពីតូចដល់ធំមិនដែរហ៊ានលួចចាយមិនដែរហ៊ានសប្បាយព្រោះតែមិត្តជួយមករាយបោកខ្ញុំមកសប្បាយពេលខ្ញុំអត់លុយវារត់ចោលខ្ញុំបាត់យុគស្ងាត់យុគស្ងាត់វិញ្ញាណចេញពេលទៅអាមួយនោះកំពុងស៊ីមកដេញបងសាំជ្រេងបងសាំជិញចរិតអូនឯងពួកអាខ្លែងពួកអាខ្លែងលួយកូនមនចាស់គេមកតន់បត់ក៏អមកក្រោយ nigga, you do doet me? It's go away, bro.